អឺអូខេសួស្តីបងប្អូនទាំងគ្នាហ្នឹងហើយអឺថ្ងៃនេះយើងមកធ្វើការ update upgrade chat ហ្នឹងហើយអឺ Sunny ដែលជាប្រភេទ chat 8%អឺអ្នកទាំងគ្នាបានដឹងហើយនៅមួយរយៈនេះណដងក៏មិនជាស្ងាត់ប្រហែលដែរចំពោះអ្នកដែលគាត់លេងណដងណាប៉ុន្តែគ្រាន់ថាមានអ្នក call server រៀងខ្លាំងដល់ពេលគេ call server រៀងខ្លាំងអញ្ចឹងទៅពេលខ្លះក៏ចូលបានពេលខ្លះក៏ចូលបានអញ្ចឹងទៅប៉ុន្តែគ្រាន់ថាមួយរយៈនេះអ្នកដែលគាត់ស៊ីប្រអប់ក៏ច្រើនណាហើយអ្នកដែលគាត់ លេងវែងគ្នាក៏ច្រើនដែរប៉ុន្តែគាត់ថាគាត់វែងគ្នាភាគច្រើនគឺវែងគ្នានៅខ្ជូសាត់នឹងឯងខ្ជូសាត់ប៉ុន្តែបើសិនជាគាត់លក្ខណៈវែង PK តែម្ដងដូចមិនសូវជាមានទេហើយរហូតដល់ពេលបច្ចុប្បន្ននេះយើងក៏មិនទាន់ដឹងថាពីណាអ្នកគាត់ attack server រៀងខ្លាំងដែរយើងក៏មិនទាន់ដឹងទេណាមានមួយបន្ទោសមួយអញ្ចឹងទៅហ្នឹងហើយប៉ុន្តែពីយើង player ដឹងតែលេងតែម្ដងឯងអូខេថ្ងៃនេះយើងធ្វើការ update នៅ chat សាន់នេះនេះ chat សាន់នេះគឺយើងនឹងអាប់ឡើងទៅដល់ 8%ជាទូទៅចែកប្រភេទនេះគឺវាមានអីគេគឺមាន4 6ហើយនិង8ណាអឺកាលពីខ្ញុំលេងកាលមុនខ្ញុំធ្លាប់លេង4%ទេដោយសារយើងយកសាន់នីទៅដូរអញ្ចឹងណាហ្នឹងហើយតែបើយើងចង់ឡើង upgrade លើនឹងទៀតគឺយើងយក TG ហើយអឺពេលបច្ចុប្បន្នបើសិនជាករណីអ្នកទាំងអស់គ្នាមាន hero ដែលមាន chat សាន់នីណាអ្នកទាំងអស់គ្នាគួរតែធ្វើការ upgrade chat សាន់នីអ្នកទាំងអស់គ្នាទៅ6ឬក៏8%ហើយទៅ ដោយសារហេតុអី TG ពេលបច្ចុប្បន្នតម្លៃវារៀងធូរថ្លៃកាលពីមុន TG មួយគ្រាប់ចន្លោះវាខ្ទង់ប្រហែលជា25ដុល្លារពីមុនណាហ្នឹងហើយប៉ុន្តែឥឡូវមួយគ្រាប់ប្រហែលជា8ទៅ10ដុល្លារទេអ្នកទាំងអស់នេះអាចរកទិញបានណាហ្នឹងហើយហើយបើអ្នកទាំងអស់នេះពិបាករកទិញអាចឆាតមកសួរខ្ញុំបានហ្នឹងហើយ TG ហើយសួរខ្ញុំថា TG បានពីណាខ្ញុំក៏មិនជាច្បាស់ដែរហ្នឹងហើយដោយសារយើងអត់ដឹងទេយើងទិញពីគេដែរអញ្ចឹងណាហ្នឹងហើយអូខេតើឥឡូវយើងធ្វើការដូរទាំងអស់គ្នាអ្នកទាំងអស់គ្នា អញ្ចឹង NPC នេះ គឺកន្លែងចូលលៀងសានទេណានេះទិញវាមកក្រាមមកពាក់ chat នឹងខ្លួននេះហើយក្នុងនេះយើងមាន TG ចំនួនប្រហែលគ្រាប់មើល10 20 30អញ្ចឹង34គ្រាប់ណា34គ្រាប់អញ្ចឹងយើងមើលវានេះគឺជា chat Sunny តង់ទី1អញ្ចឹង chat Sunny តង់ទី1នេះអ្នកទាំងអស់ដឹងគឺយើងយក Live Full C Live Full Sunny ទៅដូរហ្នឹងហើយ យើងមើលមក6%យើងត្រូវដូរវាមកតង់មកតង់6 6ហើយបានយើងមកអឺនេះវា INT INT 6%អញ្ចឹងដាក់មកคลิกលើវាមកនេះក្របណា system វានឹង load សូដូចនេះអញ្ចឹង hero នទីលោកមុំហ្នឹងហើយអញ្ចឹងមកក្របទៀតគឺអឺ ប្រភេទនេះអឺ VAT និយាយស្មោះត្រង់មកយើងនេះបដាសាយឈឺ3ថ្ងៃ4ថ្ងៃហើយមិនទៅជាបានលេងហ្គេមបានដែរណាជាងយើងដូរ VAT មកគ្រាប់ទៀតមក first ដាក់លើដល់យើងដាក់លើ4 ជាទូទៅវាឲ្យដាក់លើបានវាឲ្យយើងដូរនេះមួយយ៉ាងមកទៀតដែរនេះអូខេយើងដាក់វាមកគ្រាប់ទៀតទៅអញ្ចឹងអានេះវា6 6យើងដូរវាមកគ្រាប់ទៀតឡើងទៅ8 8នៅក្រោមនេះ universe universe នេះ universe អញ្ចឹងវាឡើងដល់8%ណា នេះវាត្រូវការ6គ្រាប់ដូចជាមួយនេះមួយគ្រាប់ណាអញ្ចឹងបែបនេះមកអឺ sky token please on sky token ខន្ធនេះ8មកតាំងមកតាំងឬក៏យ៉ាងម៉េចវិញតោះដាក់នេះចូលមួយមក យើងដូរវាមកតង់ទៀតទៅ6 8អញ្ចឹងដូរឲ្យចែកនេះមកតង់មកគ្រាប់ទៀតយើងដូរមកគ្រាប់ទៀតគ្រាប់ចុងក្រោយបានយើងអាចតឡើងវានេះវាបាន8%ដែរប៉ុន្តែ8%នេះគឺជាប្រភេទចែកសានីធម្មតាទេអញ្ចឹងយើងដូរវាមកតង់ទៀតបានវាឡើងទៅដល់ចែក universal ណាអញ្ចឹងនេះពីនេះលោកមុងនេះគាត់ចង់អាប់ទៅចែកចុងក្រោយ គេហើយហ្នឹងហើយអញ្ចឹងដាក់វាចូលគ្រាប់ទៀតមក អឺអា universal គឺចែកចុងក្រោយគេអញ្ចឹងយើងមើលអត្ថភាពវាអានេះ ANT 45ឈាម15%ណាអានេះ ANT 45ឡើងឈាមឡើង20អញ្ចឹងខុសឈាមនេះឡើង5 10 1 20 1 5 10ណានេះឃើញទេ universal អញ្ចឹងអស់6គ្រាប់ទៀតដូរទៅកាប់ស្រីតែម្ដងអ្នកនរអើយ hero នេះពេលពាក់បាត់នឹងទៅដឹងអាណាវៃចូលទេអ្នកនរ ហើយដូរវាមកគ្រាប់ទៀតមកតើជា universal ចែកដូចគ្នាណាដាក់ផាច់មកបើអញ្ចឹងសរុបមិញតើគឺ TG គឺត្រូវការដូរអស់ចំនួន34គ្រាប់អញ្ចឹង34គ្រាប់បើសិនជាករណីដូចពីមុនណាអ្នកទាំងអស់គ្នា គឺអ្នកទាំងអស់គ្នាប្រើលុយអស់ចាយមែនតើអញ្ចឹងពីមុនមួយគ្រាប់វា25បើសិនជា30គ្រាប់ជាងអឺវាអស់ខ្ទង់ជិត1000ដុល្លារអស់ច្រើនដែរមើល35 6 6 2ដងអេ6 2ដងមិនអឺ2 2 3ដង6 6 700ដុល្លារថាចិត្ត1000ដុល្លារចឹងបើសិនពីការមុនអាប់ឆែតនឹងមកគូមកគូនេះឡើងមកជា universal ប៉ុន្តែពេលបច្ចុប្បន្នដោយសារ TG រៀងធ្លាក់ថ្លៃអញ្ចឹងដោយអ្វីដែលខ្ញុំបាន recommend អញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាអឺបើសិនជាអ្នកទាំងអស់គ្នាចង់ upgrade អាចធ្វើការ upgrade ចាប់ពី server ហ្នឹងទៅឲ្យហើយទៅបើសិនជាករណីអ្នកទាំងអស់នេះកំពុងតែ មានចែកសានីមកគូស្រាប់ហើយអញ្ចឹងណាហ្នឹងហើយបើមិនអញ្ចឹងទេនៅពេលដែលចាំតិចទៀតពិបាកដោយសារអីគេ TG ឡើងថ្លៃវិញអាហ្នឹងរៀងពិបាកតិចហើយណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះការ review តាក់ទងទៅនឹង Dojet នេះមានប៉ុណ្ណឹងណានេះជាការ recommend របស់ខ្ញុំទេអ្នកទាំងអស់គ្នាបើសិនជាករណីយើងមានលុយព្យាយាមអាប់ឲ្យទៅដោយសារ item ពេលបច្ចុប្បន្នតម្លៃរៀងធូរណាអូខេអរគុណបាយបាយ